គ្នាជាងពេជ្រជាងប្រាក់កែវកទៀងទៀងណាពីអបជាជាងតាតាចាក់ម៉ែនេះទៅថាបាក់មើលមួយថ្ងៃមួយថ្ងៃធ្វើតែការធ្ងន់ខ្លួនខ្លាំងស៊ីន ម្មតាសំណងខ្លួនមិនស្អាតតែខំសង្វាតក្នុងមុខរបស់សាច់ឈាមក្រអាប់មុខក៏មិនសល់ ជាងសំណងមានពេលទំនេរក៏ខានមានស្នេហ៍លំហែកំសាន្តចង់ឲ្យស្រីឈុញខប់ក្នុងប្រាណចង់ឲ្យកលយានរីករាយចិនដាក្រមតោះណោះបងណោះ យើងធូរធូររីឯរូបបងជាធ្វើការចាប់បេតុងលេនោះអើយស្ដីស្មួនលំបាកអាយ៉ាសូមអូនមេ រីជាសំឡងមានពេលទំនេរក៏ខានមានស្នេហ៍លំហែកំសាន្តមិនចង់ឲ្យស្រីឃើញខត់ក្នុងប្រាណចង់ឲ្យកលយានរីករាយចំណដា លំហងមើលស្វែងរកលំអងរីឯរូបមកជាជាធ្វើតាមិនអើយស្រីធ្វើខាត់ទៅស៊ីបាញ់ទឹកខ្លួនដល់ទៅរយយកទៅអត់តែឬមិនស្មុគស្មុគអេបីឡើងអញទៀតអញមើលឃើញវាហើយឃើញមើលតា 人了。